តាមពិតទៅខ្ញុំត្រូវឈ្នះយូរហើយអ្នកទាំងអស់គ្នា Director គាត់ចង់ឲ្យខាងស្រីឈ្នះចឹងទៅចឹងទៅគាត់តែត្រូវវិធីធ្វើមិនឲ្យខ្ញុំចាញ់បងបងបងជំរាបសួរបងជាសួស្ដីអ្នកមីម៉ាតបុនលេជាស្វាគមន៍ទៅសិស្សអ្នកទាំងអស់គ្នា It's a beautiful sunny day ខ្ញុំតែប្រា ស្អីទៅលោកអូខេអញ្ចឹងថ្ងៃនេះយើងនៅណាដល់ងត់អ្នកទាំងអស់គ្នាយើងនៅណាយើងនៅលូវវ៉ាយេថ្ងៃនេះយើងនឹងមកទីនេះដើម្បីរៀនសូត្រចង់ថារៀនជាគុណក្នុងការធ្វើតែគុណមួយដ៏ឈ្ងុយឆ្ងាញ់កុំឲ្យខាតពេលយូរយើងនឹងតុបតែងខ្លួនជាអ្នកធ្វើគុណឥឡូវតើ3 2 1 Yes ឥឡូវយើងបានឯកសណ្ឋានរបស់ Blue Bar ហើយចឹងទៀតយើងនឹងទៅធ្វើគុជ ហើយប៉ុន្តែចង់ប្រាប់តាមជឿថាមិនហ្នឹងគឺតែគុជមានតែ8កែវទេហើយ channel របស់យើងហ្នឹងគឺនឹងមកប្រកួតគ្នាដើម្បីធ្វើតែគុជទាំង8កែវហ្នឹងព្រោះនៅ Blue Bar គឺងាយមែនតើមានតែ8កែវ same size same price តែមុននឹងយើងធ្វើ challenge ហ្នឹងយើងត្រូវចាប់ផ្ដើមទៅធ្វើគុជមុនសិនចឹងតោះបាទថាពីយើងទៅធ្វើទាំងអស់គ្នា ចឹងដំបូងយើងត្រូវលាយម្សៅគុជបន្ទាប់មកយើងលាយម្សៅនឹងហើយយើងយកម្សៅនេះទៅវាយជាមួយម៉ាស៊ីនបន្ទាប់ពីយកវាយទៅម៉ាស៊ីនហើយយើងយកទៅដាក់នៅក្នុងម៉ាស៊ីនកាត់ឲ្យវាចេញជាគុជទូចមូលមូលហើយបន្ទាប់មកបាត់យើងយកទៅស្ងោរហើយពេលដែលយើងស្ងោរហើយទើបយើងបានគុជមួយដែលទន់ហើយឆ្ងាញ់អូខេអ្នកនាងមិញយើងធ្វើគុជហើយហើយហើយឥឡូវគុជវាកំពុងតែនៅស្រស់តែម្ដងហើយពេលនេះយើងនឹងចាប់ដើមការប្រកួតធ្វើ milk tea ទាំង8កែវ ហើយចឹងយើងមានបងប្រុសអឺអញផ្លិចចូលឈ្មោះគាត់ដាក់ដល់មកអូខេបងសុំដែរដល់គ្រឿងតែយើងខ្ញុំឈ្មោះវាសនាខ្ញុំជា operation manager បងគ្រូបាទវ៉ាវយើងនឹងមានគាត់ចាំដាក់បន្ទុកចាំគាត់ថាអ្នកណាគេធ្វើត្រូវអ្នកណាគេធ្វើខុសហើយចំណែកឯអ្នកឈ្នះចាញ់នឹងយ៉ាងណានោះយើងចាំមើលដល់ចប់ទាំងអស់គ្នាអូខេ yes ដល់គេតា នេះចាឥឡូវយើងធ្វើហើយហើយ8កែវម្នាក់8កែវតែម្ដងហើយយើងធ្វើបានលឿនជាងតែឥឡូវយើងស្ដាប់បងប្រុសគាត់មកវិញម្ល៉េះដាក់អូខេតាមរយៈការដាក់បន្ទូរបស់ខ្ញុំអ្នកទាំងពីរធ្វើត្រូវ recipe ដូចដូចគ្នាទាំង8កែវប៉ុន្តែរឿងទី1គឺបុនលេងធ្វើខុសមួយកែវចាក់ចោលនិងរឿងទី2ដែលធ្វើយឺតជាងបុនលេងមួយកែវអញ្ចឹងអ្នកទាំងពីរអ្នកអត់ទាន់ឆ្នេះចាញ់ដល់ឡើយទេអញ្ចឹងនៅសល់ ការកាត់ក្តីចុងក្រោយគឺខ្ញុំត្រូវភ្លក់ភេសជ្ជៈរបស់អ្នកទាំងពីរចូលចូលយ៉ាងចូលចាស់គ្នាបានអត់ទេសំខាន់ខ្ញុំធ្វើឲ្យមុនហើយទៅមកយកចាក់ឆោមកខាងតែខ្ញុំនៅតែធ្វើឲ្យមុនហេតុអីបាត់ហើយទាំងពីរអ្នកទៅមើលអូខេប៉ុន្តែត្រូវទាំងពីរចឹងអ្នកឈ្នះអ្នកខ្លោមុនឈ្នះឥឡូវបើនិយាយតាមការ satisfy របស់ customer ទោះបីបុនលេងធ្វើ ខុសមួយកែមែនគាត់ចាក់ចោលប៉ុន្តែអតិជននៅតែសบายចិត្តព្រោះគាត់បានរបស់ដែលគាត់ត្រូវអញ្ចឹងកាត់ត្រីឲ្យបុនលេឈ្នះយេដល់ទៅហើយខ្ញុំត្រូវឈ្នះយូរហើយអ្នកទាំងអស់គ្នាគាត់ថាអឺ director គាត់ចង់ឲ្យខាងស្រីឈ្នះចឹងទៅចឹងទៅគាត់តែទៅវិធីធ្វើមិនឲ្យខ្ញុំចាញ់តែខ្ញុំអុយខ្ញុំនៅតែឈ្នះដដែលអូខេចឹង យើងសម្រេចថាប៊ុនលេជាអ្នកឈ្នះមែនទេបងអូខេបាទអរគុណច្រើនបង Congratulations យេចឹងសម្រាប់អ្នកចាញ់នៅក្នុង challenge នេះយើងតម្រូវឲ្យកាន់តែគុជទាំងអស់ហ្នឹងយកទៅចែកបងប្អូនដែលគាត់ឆ្លងកាត់នៅហ្នឹងអូខេអ្នកនរគ្នាចឹងវីដេអូយើងចាប់ត្រឹមហ្នឹងហើយដែលប្រាមាននិយាយសប្បាយចិត្តមែនតើដែលបងបងបានផ្ដល់ឱកាសឲ្យពួកយើងស្គាល់ពី របៀបធ្វើកូចហើយក៏ដូចជាការងារធ្វើបោបានហ្នឹងតែម្ដងហ្នឹងហើយចាទីតាំងនៅណាដែរបើចង់មកញ៉ាំអូខេបើសិនជាចង់មកញ៉ាំឬក៏សាក់ Blue Boba ស្ថិតនៅផ្លូវ Pasteur ទៅមុខសាលារៀន8មីនា8មីនាបាទជាប់នឹងកណ្ដាលសាំង TTT បាទជាប់មួយ PTT បាទអូខេអរគុណអ្នកនេះមែនតើបានតាមដានទស្សនាវីដេអូរបស់បុនលេងជាមួយនឹង Debra ហើយជួបគ្នានៅវីដេអូក្រោយទៀតបើសិនចូលចិត្តកុំភ្លេចចុច like ចុច share ផងហើយ mention មិត្តភ័ក្ដិយើងផងដល់ហើយហើយចាំមើលតទៀត click ខាងនេះឬក៏ខាងនេះ high subscribe. subscribe. Yeah, bye-bye.